ទ្រពការនៅថ្ងៃសិលរាប់ការរៀបការមានចង្រៃអ្វីបានជាអាចារ្យមិនហ៊ានរៀបការស្រអ៊ីថ្មអានយល់ស្រអ៊ីស្រអេផងឲ្យវត្តចេះអានឹងមិនរៀបរៀបការនេះរៀបទេរៀបដីរៀបរស់ស្រអាបហ្នឹងដីរៀបស្មើចេះ ដូចនិយាយចឹងវាគ្មានចង្រៃស្អីទេថ្ងៃហ្នឹងបើគិតថាយើងប្រពៃណីហើយបើត្រឹមតែប្រពៃណីអាហ្នឹងក៏មិនអីដែរតែបើមានជំនឿថាវាចង្រៃអាហ្នឹងវាឆាតិថិទៀតឃើញទេមានចង្រៃស្អីវៈកណការហ្នឹងហើយការហ្នឹងស្អីពិធីហ្នឹងអឺមែនតេនទៅ ពាក្យថាការហ្នឹងគឺដើម្បីបាននាងម្នាក់ហ្នឹងបានជាប្រពន្ធស្របច្បាប់តែប៉ុណ្ណាប្រពន្ធ20យ៉ាងនោះសំខាន់ណាស់ម៉ែឪដឹងលឺទៅឲ្យទៅជាប្រពន្ធចប់ហ៎ប៉ុណ្ណឹងព្រោះទៅលួចបោះម៉ែគេកំពុងរសាលួចបខំកូនគេមកអាហ្នឹងវាខុស យើងមានអាចារ្យពលាការផងស្អីស្អីសួរសម័យពុទ្ធឯណាមានថាគ្មានទេ មើលទៅមានណាមានអាចារ្យការសម័យព្រះអាចារ្យវត្តហ្នឹងក៏មានដែរសម័យព្រះអង្គមានតែលោក សង្ឃនៅតែឯងតែឯងហ្នឹងហើយយើងឥឡូវវាជាច្បោកច្បល់ប្រសក់ផងប្រសងផងឆ្លោះទៅគ្នាពេញទៅវត្តគេណាអឺដូចស្មានថា បើធ្វើកំណត់ថាជាប្រពៃណីដែលមានហេតុផលថាថ្ងៃនឹងគួរទៅជំរះចិត្តឲ្យស្អាតកុំទៅរវល់លបុកបាក់អីរឿងការរឿងអីវាពួកការស្រុកស្រែអីជួនកាលវាសម្លាប់សត្វណាមានហេតុផលដែរមិនអត់សោះហើយណាប៉ុន្តែឲ្យនៅ ក្នុងក្របខ័ណ្ឌហេតុផល បានត្រូវនៅតែវាថ្ងៃសិលដកដែលប៉ុន្តែមានហេតុផលហើយថ្មមើលទៅសមមែនមិនបានគាត់មិនឲ្យការថ្ងៃនោះ ពួកស្រុកខ្មែរយើង តាមជនបទដ៏ច្រើនពេលការត្រៀមជ្រូកត្រៀមគោត្រៀមកបីកាប់កាប់មន់កាប់ទាផឹកស្រាណាអញ្ចឹងគាត់មកឲ្យការថ្ងៃសិលវាសមហើយថ្ងៃហ្នឹងគួរតែជំរះចិត្តគួរតែស្អាតមួយថ្ងៃហ្នឹងទៅគុំទៅការថ្ងៃហ្នឹងប្រឡូកពកប៉ាក់អីណាងណាមួយគាត់ត្រូវទៅរសាសិលអីទៅវត្តទៅស្ដាប់ធัวស្ដាប់អីឲ្យគាត់បានស្ងប់ងាប់ចិត្តនឹងនៅក្នុងក្របខណ្ឌហេតុផលអញ្ចឹងហើយបង្កើតជាប្រពៃណីទៅថាហ្នឹងវាជាទម្លាប់ដូនតាយើងហើយវាមានហេតុផលអញ្ចឹងហ្នឹង មិនបានទម្លាប់អញ្ចឹងតែហេតុផលវាអញ្ចឹងអាហ្នឹងហេតុផលនិយាយគ្នាស្ដាប់បានបើនិយាយថាថ្ងៃហ្នឹងវាចង្រៃមិច្ឆាទិដ្ឋិមិច្ឆាទិដ្ឋិនៅតែនិយាយចឹងថាមិច្ឆាទិដ្ឋិវាមិនចង្រៃជាប់គុកអីទេប៉ុន្តែវាមិច្ឆាទិដ្ឋិហ្នឹងវែងហើយវងវែងហើយពេលនៃខ្មែរយើងបើយើង រាប់រៀបរាប់ទៅកន្លែងណាវាមិនសមគួរអីយើងបញ្ចូលអាធិធសមគួរទៅក្នុងហ្នឹងទៅដូចអាថាអ្នកបកស្រាយដូចអាណាក៏វាមិនមិនទៅបកអញ្ចឹងឯងអាដឹងរឿងថ្ងៃសិលការថ្ងៃសិលហ្នឹងប្រកាសជាមិនបានចម្លើយហ្នឹងឯងបើហ្នឹងក្បាលអាហ្នឹងវាគិតទៅឃើញអញ្ចឹងហើយសួរសមហេតុផលអត់ពួកថ្ងៃហ្នឹងចាស់ចាស់ត្រូវទៅសាសិលគាត់ទៅស្ដាប់ធម៌កន្លែងខ្លះគេទៅចម្រើនសមាធិថ្ងៃសិលហើយបើឲ្យគាត់អាល័យទៅប្រឡុកពុកបាក់កាប់គោកាប់កបីនឹងសមអត់ គ្នាអញ្ចឹងសំខាន់យើងនិយាយគ្នាឲ្យវាស្ដាប់បានឲ្យមានហេតុផលអឺមួយទៀតមិនឲ្យរៀបការនៅចូលភាសារឿងចូលភាសាហ្នឹងក៏គ្មានអីហាម រឿងហ្នឹងសង្ស័យលោកអ្នកបកកើតឯច្បាប់ហ្នឹងព្រោះអីព្រោះស្រុកខ្មែរយើងលោកខ្មែរយើងមិនទម្លាប់សឹកមិនទម្លាប់សឹកក្នុងភាសាបួសក្នុងភាសាសឹកក្នុងភាសាហ្នឹងមិនទម្លាប់ទេអ្នកណាសឹកក្នុងភាសាហ្នឹងគិតថាចង្រៃទេតាមពិតអត់ចង្រៃទេគិតតាមវិន័យអត់មានចង្រៃទេតែបើគិតតាមទម្លាប់អាហ្នឹងវាខុសអ្នកធ្លាប់ទេតែបើគិតតាមវិន័យ ថ្ងៃណាបួសថ្ងៃណាសឹកបានអត់បញ្ហាអីក្នុងភាសាឧទាហរណ៍លោក មួយ ចង្រៃពេញនឹងហើយលោកធ្វើខុសចង្រៃពេញនឹងហើយហើយនៅក្នុងភាសាឲ្យសង្ងំដល់ចេញភាសាហ្មងអូហើយអ្នកខ្លះទៀតគ្នាមានសទ្ធាចង់បួសហើយចាំចេញភាសាសិនចាំបួសងាប់មុនបានបួសទៅថាអត់មានទេវិន័យបញ្ញត្តិសម្រាប់តអ្នកបួសហើយទេថាត្រូវតែចាំភាសា តែរឿងបួសរឿងអីអត់មានថ្ងៃមាន ខែកំណត់ទេថ្ងៃណាក៏បានថ្ងៃសិលក៏បានអត់សិលក៏បានថ្ងៃណាក៏បួសបាន ក្នុងភាសាចេញភាសានឹងបើតាមវិន័យសុទ្ធសាធធម៌វិន័យសុទ្ធសាធគឺអញ្ចឹងតែបើវាមកទម្លាប់តាមស្រុកយើងអានឹងអើធ្វើម៉េចឲ្យវាសមគួរទៅព្រោះបកើតនឹងមួយក៏មានគោលបំណងដែរឧទាហរណ៍គាត់បកើតកម្មវិធីបុណ្យមួយហ្នឹងយើងសិក្សាស្រាវជ្រាវឲ្យច្រើនបានឃើញថាគាត់មានគោលបំណងល្អដែរ អឺថ្ងៃមុនចូលភាសាមួយថ្ងៃដូចឆ្នាំថៃកោហៅតាហែនេះថ្ងៃហែនេះគាត់បង្កើតជាកម្មវិធីជាថ្ងៃហែនេះជាថ្ងៃហែនេះហើយដល់បួហើយស្អែកឡើងចាស់ចាស់ប្រវត្តិណាចូលភាសា3ខែអញ្ចឹងបើណែឯងចង់សឹក ក៏បាក់សឹកដែរក្នុងភាសាអញ្ចឹងដែលគាត់បកើតថ្ងៃហែនៀកមុនចូលភាសាប៊ូហើយយ៉ាងហោចឲ្យបាន3ខែគាត់ខ្លាចលោកសឹកមុននឹងនឹងអញ្ចឹងវាអត់មានបញ្ហាអីផងបើបើថាតាមហេតុផលមួយយ៉ាងទៀតនោះក៏វាអាចមកពីខែហ្នឹងវាភ្លៀងច្រើនប្រលុកពុកបាក់បែកភក់បែកផុងទៅហើយ ផ្លូវពីដើមមានផ្លូវកស៊ូអីផ្លូវតេះហ្នឹងទៅបំបែកភក់បែកច្រំពិបាកហើយរោងមានរោងអីដូចយើងឥឡូវរោងស្លឹកដូងស្លឹកណោតអីហ្នឹងអញ្ចឹងក្នុងភាសាហ្នឹងវាភ្លៀងវាពិបាកអាហ្នឹងវាហេតុផលមួយទៀតវាល្អរបស់គាត់ដែរគាត់កំណត់ពេលអញ្ចឹងគាត់ថាលោកមានពេលចាំភាសាឯងខណៈហួសពីរដូវភាសាមិនបានអញ្ចឹងទៅហ្នឹងក៏កំណត់មួយដែរវាមានហេតុផលអញ្ចឹង តែបើយល់ថាការក្នុងវសាចង្រៃមិច្ឆាទិដ្ឋិទៀតមិច្ឆាទិដ្ឋិទៀតយល់ខុសការពិតព្រោះថ្ងៃខែមិននាំសេចក្តីសុខសេចក្តីចម្រើនទេនឹងចឹង ចង់ឲ្យកណាញាតញោមនឹងប្រើគំនិត គិតឲ្យយល់ហេតុផលអីមួយមិនចាំបាច់តែថ្មឆ្លើយទេជាងកាលវាសមហេតុផលអត់សមហេតុផលយកផ្ទៀងផ្ទាត់គ្នាបើយើងមិនតាន់បានគិតទេមិនបាច់ទៅរកធម្មសាកឆាទេអញ្ចឹងដំបូងត្រូវរៀនគិតអានឹងសមហេតុផលអត់ហើយយើងគិតឃើញគិតឃើញយើងទៅផ្ទៀងមួយអ្នកចេះអាហ្នឹងដែលព្រះអង្គថា ធម្មសាកឆាអេតាមង្គលមតមាហើយរឿង ដែលមានការយល់ដឹងណាអ្នកដែលអគុណប្រពន្ធនឹងយើងដឹងហើយអានបីដកទៅដឹងហើយកុំថាស្អីដែលគេរសាតាំងពីដើមមក100ឆ្នាំ1000ឆ្នាំក៏ដោយតែគេយល់ច្បាស់គេបោះចោលហើយជើយើងបោះមិនរួចហ្នឹងដូចនិយាយដដែលហ្នឹងអំបោះក្រហមក៏ដោយដុតផ្ទះกระដាស់ក៏ដោយអាសែនព្រេនអីហ្នឹងក៏ដោយបោះមិនបានមកពីម៉េច ថាយល់វាអត់ច្បាស់ឃើញវាអត់ច្បាស់បើទោះជាយល់ខ្លះក៏បញ្ញារបស់គេឬតែគេថាវាអត់តន់ចូលមកក្នុងក្បាលយើង convert វាឲ្យទៅជារបស់យើងតែកាលណាបញ្ញានឹងចូលមកក្នុងខ្លួនយើងហើយ convert ឲ្យទៅជារបស់យើងហើយយើងអាចកាត់ខ្លួនយើងបានហើយហើយដល់អាត្មាកាលណាឃើញរបស់ពេញតែដៃអាត្មាមិនវេតម្លៃថាអត់យល់ពីជីវិតនឹងអត់យល់អាចជំនាញអាត្មាអត់ចេះដល់ទេ ចំណេះដឹងផ្នែកជំនាញផ្នែករស៊ីផ្នែករលុយផ្នែកធ្វើការជំនាញកុំព្យូទ័រអាត្មាចេះម្ដងទេប៉ុន្តែបើវិជាជីវិតហ្នឹងអាត្មាដឹងថាមិនកើតទេឲ្យតែឃើញនៅប្រព្រឹត្តប្រព្រឹត្តកសែងយន្តពេញតាផ្ទះហ្នឹងថាមិនយល់ទេមិនយល់ទេថ្មហ៊ានថាថាមិនយល់ទេតែយល់តែយល់ច្បាស់ហើយយល់មិនយល់ថាតាមគេទេគឺបញ្ញាចូលមកក្នុង មានន័យថា convert ឲ្យទៅជារបស់ខ្លួនឯង អាកាត់ផឹងដូចបើកភ្នែកខ្លួនឯងមើលឃើញច្បាស់ហើយដូចឲ្យដេញកតូបមួយ ដែលវានៅអង្គរយើងយើងស្រឡាញ់ភាពស្អាតចឹងណាពីមុនជាតបងទៅមានអីវាមិនបានឃើញដល់បើកមើលឃើញចុំកតូបនេះប្រឡាក់អាចសោះអីមើលឃើញចឹងឯងបោះចោលមិនអីចុះដបងជាតទុកសិនគេអញ្ចឹងដែរអញ្ចឹងថាវាមិនតាន់ធុំក្លិនដោយចំោះឯងមិនតាន់ឃើញអាក្រក់ដោយចំោះខ្លួនភ្នែកខ្លួនឯងមើលវាចេះតែអញ្ចឹងហ្នឹង នឹងគិតប៉ុណ្ណឹងសិនចុះជាស្រ័យដឹងថានិយាយបែបនេះมันប៉ះប្រសក់ច្រើនទេដឹងថាប៉ះជាពិសេសសហគមន៍លោកហ្នឹងប៉ះច្រើនខ្លាំងជាងព្រោះពិសេសវត្តដែលច្រើនហ្នឹងរស់ដោយសារហ្នឹងដោយសារស្រោចទឹកដោយសារកសែងយន្តដោយសារចាកថាដោយសារចងបោះគេរស់ដោយសារហ្នឹងហើយខ្ញុំណាថ្មនិយាយហ្នឹងគឺពិតជាប៉ះរឿងហ្នឹង ហើយពិតជាគេមិនសប្បាយចិត្តតែបើអ្នកទាំងអស់នោះពិតជាមានចិត្តចង់ជួយប្រជាជនឲ្យមានការយល់ដឹងមែនណាអត់ខឹងទេខ្ញុំកណាសរសើរលោកមួយអង្គនៅនៅភ្នំពេញនៅវត្តមហាមត្រី ធ្លាប់ឮព្រះអង្គស្រុនសុខានិយាយប្រាប់លោកអ្នកស្រោចទឹកអ្នកធ្វើអីអីនោះតែលោកស្ដាប់ខ្មែរយល់ ដល់តែយល់លោកមានគំនិត មួយទៀតលោកអត់ឈប់ភ្លាមទេលោកព្យាយាមថតថតដែលអាត្មានិយាយហ្នឹងជាពិសេសពាក់ព័ន្ធរឿងជំនឿហ្នឹងថតថតឲ្យបានច្រើន ដាក់ជា memory ញោមណាមកស្រោចទឹកលោកនៅស្រោចឲ្យតែ លោកចែក memory ឲ្យស្ដាប់លោកថាបើលោកបើលោកឈប់ស្រោចហ្មងដាច់មួយដាច់មួយនេះមិនមែនលោកខ្លាចដាច់មួយដាច់បច្ច័យខ្លួនឯងទេមានន័យថាលោកមិនដឹងទៅផ្សាយប្រាប់អ្នកណាបើសិនជាលោកឈប់ភ្លាមអ្នក ខណៈមិនមកស្រោចមួយលោកទៅស្រោចមួយលោកផ្សេងទៀតនៅតែមិឆាទិដ្ឋិដដែលនៅតែយល់ខុសដដែលអញ្ចឹងលោកនៅស្រោចស្រោចហើយឲ្យ memory ស្រោចហើយឲ្យ memory ឲ្យស្ដាប់ដល់ស្ដាប់យល់ស្ដាប់ទៅយល់ភាកច្រើនបានស្ដាប់យល់ខ្ញុំណែគិតថាព្រះអង្គមាន idea ខ្លួនឯងកន្លែងហ្នឹងល្អដល់ស្ដាប់យូរយូរទៅលេងស្រោចអស់ទៅមកវត្តហ្នឹងក៏ត្រូវធ្វើទៀនធ្វើទៅត្រូវធ្វើអីធ្វើទៅអាហ្នឹងវា វានៅលើការសម្រេចចិត្តខ្លួនឯងណាទៀនដែលតែល្អបនដែលល្អគឺវាកើតដោយបញ្ញាហើយបញ្ញាមិនមែនលើលោកថាទេលោកដែលយើងសួរថាលោកម្ចាស់កណាធ្វើបននេះបានម៉េចម៉េចម៉េចម៉េចហើយលោកថាអានេះបានបនច្រើនអានេះបានអានឹងគេនិយាយចេញពីក្បាលគេហ្នឹងហើយយើងក៏ធ្វើតាមទៅវាមិនមែនបញ្ញាខ្លួនឯងណាបុណ្យប្រកបដោយបញ្ញាវាទល់តែខ្លួនឯងយល់ច្បាស់ថាអាហ្នឹងត្រឹមត្រូវមែនអាហ្នឹងបានហៅថាបុណ្យប្រកបដោយបញ្ញាបើកណ្ដលឺលោកគ្រូ30ជាថាហ្នឹងអាហ្នឹងមានបញ្ញាខ្លួនឯងណា ដូចអាថាអញ្ចឹងឮនរណាថាក៏ដោយវាត្រូវឆ្លងកាត់ការពិចារណា convert ឲ្យទៅជារបស់យើងសិនទៅជា file របស់យើងនោះអានឹងបានបានកើតបញ្ញាបានអានេះសួរពាក្យខ្មែរខ្មែរបកមួយទៀតចុះមុនបញ្ចប់ សូមព្រះអង្គជួយពន្យល់ពាក្យថាដែរនិងរហើយពាក្យដែរនិងលតើមួយណាត្រូវប្រើខ្ញុំករណា ត្រូវប្រើពាក្យដែរដូចជាទៅដែរទិញមួយដែរអញ្ចឹងដែរតែឃើញគេសរសេរពាក្យដែលទៅវិញត្រូវហើយអឺអឺដៀងដៀង KH ដែរបើយើងប្រៀបមួយ អង់គ្លេសស្មើនឹង also ឬក៏ as well ឬក៏ to to double o I want to go too I miss you too ខ្ញុំក៏នឹកដែរដែរដែរហើយបើដែលអង់គ្លេសវាជារបៀប clause ដូចជា which that whom ឬនឹង where អញ្ចឹងណាប្រើជាលក្ខណៈណា he is the one that i love ណាគាត់គឺជាមនុស្សដែលខ្ញុំស្រឡាញ់ដែលដែលនឹងឬក៏ធ្លាប់ម្យ៉ាងទៀតនឹងធ្លាប់ស្មើនឹងពាក្យថា used to ធ្លាប់ដែលអត់ដែលភ្លក់អានឹងអត់ណាដល់គេឆ្លើយនោះខ្ញុំធ្លាប់ដែលតាមិនដែលទៀតទេដែលតាអានឹងរោ ប៉ុន្តែអឺឃើញជាពិសេសដូចអ្នកមកពីកំពង់ចាមឯងដូចច្រឡំអានឹងច្រើនមែនតើហើយមិនតែកំពង់ចាមទេឥឡូវក្មេងៗនៅសៀមរាបក៏ដោយអីក៏ដោយចិត្តតែមើលទៅរហូតទាំងការនិយាយទៀតផងបាត់បាត់លោនៅដែរណាមិនដែរមិនដែរអាមិនដែលមិនដែលលះណាមិនដែល មិនដែលមិនធ្លាប់ប៉ុន្តែគេនិយាយអីណាណែវាបាត់លោមួយបាត់ណាអញ្ចឹងយើងជួយកែទាំងអស់គ្នាផងសូមអធិស្ឋានប្រធេរៈគ្រប់ព្រះអង្គណាជាពិសេសប្រធេរៈដែលខ្ញុំកណែនិយាយទៅប៉ះទាំងឡាយហ្នឹងណាថាខ្ញុំកណែអត់មានគំនិតមើងងាយព្រះអង្គគ្រប់ព្រះអង្គទេបើសិនជាព្រះអង្គកែទៅបន្តិច would be appreciated ពេលកែមិនមែនប្រយោជន៍ខ្ញុំកណា គឺប្រយោជន៍ដល់ព្រះអង្គផងប្រយោជន៍ដល់បរិស័ទទាំងពួងផងនឹងចឹងហើយបើថាមិនកែទេវាអត់មានអីអ្នកខាត់ប្រយោជន៍គឺវិជារាសហ្នឹងចូលវត្តមួយជីវិតគ្មានដឹងអីខ្យល់ហ្នឹងវាតែប៉ុណ្្នឹងឯងហើយយើងសមឯងគាត់យកបាយឲ្យយើងឆាន់មួយជីវិតឯងអត់ឲ្យគាត់យកលេងបន្តិចថាប៉ុណ្្នឹងសុំកុំទោស